មែនយូបើចង់ឈ្នះពាននៅឆ្នាំនេះតតែកីឡាករទាំងអស់លេងយល់ចិត្តគ្នាអើយប្រិមត្តអើយបើសិនជាយើងនិយាយវិញណាបាទ Manchester United បើសិនជាចង់បានឲ្យល្អជាងនេះ បញ្ហា ធំបំផុតចង់បានពានឬក៏ចង់បានអីគឺត្រូវត្រូវធ្វើម៉េចដើម្បីដោះដូរជាមួយ នឹងទម្រង់លេងរបស់គាត់បច្ចុប្បន្នបាទបើទោះជាបច្ចុប្បន្នគាត់បាន ផ្លាស់ប្ដូរដូរទម្រង់ថ្មីបាទ3 4 1 2 បាទក៏នៅតែខ្ញុំមើលទៅនៅមិនទាន់មានអ្វីដែលជាអាចកែសម្រួលបានទេកីឡាករនៅបោះបាល់អត់ត្រូវគ្នា ការចាក់កលានៅក្នុងការទៅរកបាទក្របបាល់ក៏ពិបាកនៅក្នុងការរកបាទអញ្ចឹងខ្ញុំគិតថាសម្រាប់មកដល់ពេលនេះបាទខ្ញុំយល់ថា Man U នៅមិនទាន់ធ្វើអីបានទេលុះត្រាតែកីឡាករយល់ចិត្តគ្នាសិនបាទទើប Manchester United អាចនឹងមានវត្តមាននៅក្នុងការប្រកួតប្រជែង UEFA Champions League ឬក៏ Premier League អីចឹងទៅបាទយប់នេះចាំមើលមើលឈ្នះអាតឡង់តាអត់ កុំភ្លេចការប្រកួតនៅទឹកដី Old Trafford ខ្លួនឯងបាទប៊ីសតែមិនឈ្នះអាតឡង់តាទៅហើយលទ្ធផលបានត្រឹមតែស្មើប៉ុណ្ណោះប៉ុន្តែវាចាត់ទុកតែជារឿងមួយដ៏ល្អសម្រាប់ Manchester United ទេដែលរកបានមួយគ្រាប់ចុងក្រោយដោយ Cristiano Ronaldo នៅចុងម៉ោងបាទបាទសៀងសុកលៀងមកសួស្ដីកងតេបាទមកស្ពើហើយកងតេបាទថ្ងៃហ្នឹង8គូប្រិមិត្តបាទ Man U លេងដើម្បីកំណត់ត្រាពៀនច្រើនអស់កន្លែងដាក់អើយបាទឲ្យតែបានពៀនទៅ បាទប្រហែលរដូវកាលហើយបាទបាទតែគេថា PSG ជោគជ័យមួយចំនួនដោយគ្មានវត្តមានមេស៊ីមានមេស៊ី PSG លេងអត់សូវល្អផារ៉ាពេលខ្លះបាទអ្វីដែលយើងត្រូវលើកឡើង គឺអញ្ចឹងទម្រង់របស់ក្លឹបពីដើមមកគឺ លេងបែបម៉េចបាទនៅពេលដែលកីឡាករមួយដែលគាត់លេងនៅក្លឹបមួយដ៏យូរពេកអញ្ចឹងគេដែលគាត់ចេញមកក្រៅគឺត្រូវការទៀមទេពេលវេលា ដើម្បីឲ្យគាត់នឹងគឺមានភាពល្អប្រសើរបាទវាដូចជាមួយនឹង Manchester United បច្ចុប្បន្នអញ្ចឹង សួរថានៅពេលដែលអត់មានពូដូកីឡាករលេងមិនគឺគេលេងបែបផ្សេងតែនៅពេលមានគ្រីស្ទីណូរ៉ូណូចូលគឺគេត្រូវព្យាយាមលេងតាមបែបបបផ្សេងអាចចំណុចនឹងហើយដែលត្រូវការទៀមទាពេលវេលា បាទដូចលីអូណែលមេស៊ីទៅកាន់ប៉ារីសអញ្ចឹងបាទមកដល់ពេលនេះគឺមាន3នៅខាងលើមានមេស៊ីមានណេម៉ាមានក្បាលអឹមបាប៉េបាទហើយបើយើងកន្លែងទៅមើលវិញមេស៊ីគឺនៅស្លាប់ខាងស្ដាំរបស់គាត់ហើយប៉ុន្តែ Kylian Mbappe ជាមួយនឹង Neymar ហាក់បីដូចជាស្ថិតនៅក្នុងជួរតែមួយ បាទស្ដាំជាឆ្វេងដូចគ្នាបាទឆ្វេងដូចគ្នា អញ្ចឹងខ្ញុំអាចនិយាយបានថានៅពេលនេះមិនទាន់ត្រូវគ្នាទេទៀមទាពេលវេលាទៀតគ្រាន់ថាមកដល់ពេលនេះសម្រាប់ Lionel Messi ជាមួយនឹង Kylian Mbappe ហាក់បីដូចជាសហការគ្នាបានល្អច្រើនបាទខ្ញុំឃើញគាត់ពីរនាក់សហការគ្នាបានល្អច្រើនបាទបាទនិយាយតាមត្រង់តែម្ដងបាទនិយាយតាមត្រង់ហ្មងប្រិមិត្តចង់ខឹងខ្ញុំមិនដឹងនិយាយថាម៉េចដែរទំរងនៅពេលនេះបាទប្រិមិត្តឃើញឈ្នះជ័យជំនះការរកគ្រាប់បាល់បានការឈ្នះគឺជារឿងមួយដ៏ល្អ ប៉ុន្តែអ្វីដែលប្រិយមិត្តត្រូវដឹងគឺទម្រង់លេងទម្រង់លេងពេលនេះបោះបាល់មិនត្រូវគ្នាផងបាល់ខូចច្រើនណាស់បាទបើសិនជាយើងកលេចលេងជាមួយ Spurs Spurs សឹងតែគ្រប់គ្រងបាល់បានច្រើនជាងទៅទៀតនោះបាល់ប្រមាណគ្រាប់ដែលរកបានគឺជាបាល់ដែលដាច់មាត់បាទប៉ុន្តែវាកើតឡើងចេញពីអីគេក៏ជាសមត្ថភាពរបស់ Man U ដែរប៉ុន្តែទម្រង់លេងបែបអញ្ចេះហើយទៅប្រៀបធៀបជាមួយនឹង Man City Chelsea Liverpool ខ្ញុំសួរទៅកាន់ប្រិមិត្តថាតើ Man U អាចប្រកួតមួយគេបានអត់ បាទលេងឈ្នះ Spurs តែគាត់អាចលេងឈ្នះលើ Liverpool ទេបាទតែមិនចាញ់ហើយថ្មីថ្មីទេហើយនៅពេលអាទិត្យក្រោយនេះ បាទអាទិត្យនេះត្រូវប៉ះមួយ Man City អាទិត្យក្រោយប៉ះ Chelsea អាទិត្យក្រោយប៉ះ Arsenal បាទមិនបាច់និយាយលុប Arsenal តែប៉ះ Man City ហើយជាមួយនឹង Chelsea ប្រិយមិត្តត្រូវចាំអត់មើលសិនណាបើសិនជា Man U ឈ្នះ Chelsea ឈ្នះ Man City អូខេទម្រង់គាត់លេងបានល្អហើយបាទ តែមកដល់លេងឈ្នះត្រឹមស្ពើប៉ុណ្ណេះហើយស្ពើមករយៈក្រោយលេងបាល់អត់ត្រូវគ្នាផងហ្នឹងបាទ Harry Kane លេងអត់មានពលឹងក្នុងខ្លួនទេ ហើយសុំនឹងរត់ម្នាក់ឯងបាទអញ្ចឹងខ្ញុំសួរថាតើការយកឈ្នះទៅលើស្ពើបាទគាត់ឡើងមួយកម្រិតដែរទេបាទយើងអាចនិយាយបានថាឡើងតែមានកម្រិតឡើងនោះគឺវាទៀបណាស់បាទក្នុងការដោះដូរប្រព័ន្ធ4231ទៅជាការ3412បាទប៉ុន្តែខ្ញុំមើលទៅនៅតែមានបញ្ហាដដែល បាទការបោះបាល់មិនត្រូវគ្នាបាទបាល់មួយចំនួន counter attack ដែលជាបាល់ដ៏ល្អធ្វើអីអត់ចេញបាទចំណុចអស់នេះគឺជាចំណុចដែលយើងត្រូវមើលថាវាជាចំណុចដែលអវិជ្ជមានសម្រាប់ Manchester United បាទបាទទ្រាំឲ្យគេស្ដីឲ្យសិនទៅ fan man u បាទនិយាយទ្រាំឲ្យគេស្ដីឲ្យមិនបាទជាធម្មតាត្រូវអញ្ចឹងឯងប្រិមិត្តបាល់ទាត់វាត្រូវអញ្ចឹងហើយប្រិមិត្ត fan man u ថាឲ្យទ្រាំ ចូលប្រិមិត្តបានអាណិតទៅកាន់ fan Barcelona ទេបាទហើយចូលប្រិមិត្តបានអាណិតទៅកាន់ fan របស់ Spurs ទេបាទហើយប្រិមិត្តមានបានអាណិតដល់ fan របស់ Arsenal ទេនេះបាទសួរថាតើអារម្មណ៍ក្នុងនាមជាអ្នកខ្លួនឯងគាត់គាត់គ្រប់គ្រងទៅកាន់ក្លឹបដែលខ្លួនឯងស្រឡាញ់បាទសួរមកដល់បច្ចុប្បន្ននេះអារម្មណ៍មិនវិញឧទាហរណ៍បច្ចុប្បន្នដូចជា Barcelona អ្នកគ្រប់គ្រង Barcelona មកដល់ពេលនេះសួរថាគាត់គិតមិនវិញមែនយូមកដល់សប្តាហ៍ថ្ងៃនេះចាត់ទុកតែគ្រាន់បាល់ហើយ នៅទិញកីឡាករនៅដោះដូរកីឡាករនៅយកគ្រីស្ទីណូរ៉ូណាល់ដូមកបានបាទនៅមានលទ្ធភាពចំណាយលុយនៅមានកីឡាករដែលសិតជាកីឡាករល្អល្អនៅក្នុងទីលានណាហើយសំបីតែកីឡាករដែលកំពុងអង្គុយក្អីបំរុងក៏នៅតែល្អដែរណោះសាន់ឆូប្រូណូបាទសាន់ឆូហើយជាមួយនឹងវ៉ាន់ដបេកបាទសិតតែជាកីឡាករល្អទាំងអស់បាទហើយចំណុចដែលអវិជ្ជមានកីឡាករល្អពេញប៉ុណ្ណឹងហើយហេតុអីក៏មិនអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងដើម្បីយកពាន អាចំណុចហ្នឹងដែលយើងត្រូវមានបញ្ហាអន់ចិត្តបាទហើយប្រិមិត្តថាក្តុកក្តួលណាស់ fan man new ទ្រាំទៅចុះខ្ញុំសួរថាតើ fan អាសបាសេនោះគេមិនវិញទៅ បាទអស់មានកីឡាករឆ្នើមបច្ចុប្បន្នឈឺក៏ចង់អស់ទៀតលេងជាមួយគេក៏លេងមិនឈ្នះគេក្លឹបជពាក់លុយគេទៀតបាទហើយមកដូចខ្ញុំ fan Arsenal សួរថារងថ្ងៃគេលេងដើម្បីពៀនបាទហើយចំណែកក្លឹបខ្ញុំគេលេងចង់បាន top 4បាទតែអារម្មណ៍មើលអារម្មណ៍មិនវិញបាទ បាទមនីរិទ្ធតានិយាយ fan Messi បាទតែខ្ញុំ fan Messi ណាទៀតហើយបាទខ្ញុំ fan Thierry Henry អត់មាន fan Messi ទេបាទពិសិដ្ឋបាទក្រុមណាចាញ់ធ្លាក់វគ្គនឹងតែម្ដងមែនបាទតាការប្រកួតថ្ងៃហ្នឹងអើយនៅទេ បាទអញ្ចឹងតារាងពិន្ទុមកដល់ពេលនេះបាទក្នុងមួយពូល គឺមាន4ក្រុមអញ្ចឹងលេងដោដីអញ្ចឹងមានន័យថាលេង6ប្រកួត បាទលេង6ប្រកួតលេងទឹកដីយើង3លេងទឹកដីគេ3 បាទហើយមកដល់ពេលនេះការប្រកួតដូចជា3ប្រកួតហើយបាទអញ្ចឹងនៅសល់យប់នេះ គឺជាការប្រកួតទី4អញ្ចឹងនៅសល់2ប្រកួតចុងក្រោយទៀតបាទអញ្ចឹងគឺជាការប្រកួតក្នុងពូលគឺជាការប្រកួតសន្សំពិន្ទុ បាទអញ្ចឹងមកដល់ពេលនេះដូចមក Man U ស្ថិតនៅក្នុងពូល F មាន6ពិន្ទុ Villarreal 4ពិន្ទុ Atalanta 4ពិន្ទុ Young Boys មាន3ពិន្ទុបាទហើយដូចជាមានពូ Bayern Munich បាទលេខ1គឺមាន9ពិន្ទុ Bayern Munich 3ប្រកួតឈ្នះទាំង3ប្រកួតលេខ2 Benfica លេខ3 Barcelona លេខ4 Dynamo Kiev បាទអញ្ចឹងកន្លែងហ្នឹងគឺលេងសំបន្ទុណាប្រិមិត្តបាទមិនមែនការប្រកួតយប់នេះគឺបាទដឹងឈ្នះដឹងចាញ់ទេបញ្ហា MQ បាទនិយាយ Manchester City តិចទៅបាទយើងឈានចូលដល់គូថ្ងៃហ្នឹងតែម្ដងសម្រាប់ MQ មកដល់ពេលនេះអ្វីដែលខ្ញុំទៅកលេសទៅមើលទៅគាត់បញ្ហាធំបំផុតគឺប្រយុទ្ធកដាល បាទប្រយុទ្ធកដាលបាទហើយបើសិនជាយើងនិយាយអំពីការប្រយុទ្ធកណ្ដាលនេះបាទយើង អាចនិយាយបានថានៅខ្វះណាស់មួយរយៈនេះគឺគឺដាក់ Foden នៅក្នុងតំបន់កណ្ដាល ខ្ញុំគិតថានៅក៏មានការលំបាកដែរសម្រាប់ Manchester City រដូវកាលនេះក្នុងការដណ្ដើមពានឥឡូវរបូតបាទ League Cup មួយហើយបាទលីកក្នុងស្រុកណាបាទពានក្នុងស្រុកឬរបូតអស់មួយហើយហើយបើសិនជាយឺតគិតមកដល់ពេលនេះសម្រាប់ Manchester City ទៅប្រកួតប្រជែងខ្ញុំគិតថាលេងនៅពេលនេះបើលេងជាមួយនឹង Liverpool ក៏តឹងរបស់ Liverpool ដែរសម្រាប់ Manchester City បន្ទាប់ពីការប្រកួតទៅទៅស្មើគ្នាហើយទេនៅក្នុងការប្រកួត Premier League បាទអញ្ចឹងខ្ញុំអាចនិយាយបានថាអឺសម្រាប់ Manchester City គឺនៅខ្វះតំណ ប្រយុទ្ធកដាលមួយរូបបែរជា striker បាទ